ទីបំផុតតុលាការបានសម្រេចផ្តន្ទាទោសលោកអតីតយោធាផ្កាយ3ម្នាក់ដាក់ពន្ធនាគារ4ឆ្នាំក្នុងករណីហិង្សាដោយចេតនាតុលាការភ្នំពេញនៅថ្ងៃទី18ខែសីហា ឆ្នាំ2022នេះ បានសម្រេចផ្តន្ទាទោសជនជាប់ចោទអតីតយោធាផ្កាយ3ម្នាក់ដាក់ពន្ធនាគារ4ឆ្នាំបទហិង្សាដោយចេតនា សមត្ថកិច្ចបានឲ្យដឹងថាតុលាការសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះលេងអ៊ុនទ្រីភេទប្រុសអាយុ56ឆ្នាំអតីតយោធាផ្កាយ3ដាក់ពន្ធនាគារ4ឆ្នាំបទហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ន្ធនិងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតមុនចាប់ខ្លួនជនជាប់ចោទឈ្មោះលងប៊ុនស្រីមានស្រុកកំណើតនៅភូមិស្វាយឃ្លាំងស្រុកក្រូចឆ្មាខេត្តកំពង់ចាម តុលាការបានសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ4ឆ្នាំ ពីបទបង្ខាំងមនុស្សដោយខុសច្បាប់ហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ន្ធបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី7ខែកញ្ញា ឆ្នាំ2021នៅផ្ទះលេខ49ផ្លូវលំសង្កាត់អូបេក្អូមខណ្ឌសែនសុខរាជធានីភ្នំពេញនិងបង្គាប់ឲ្យជនជាប់ចោទ សូមសំណងជំងឺចិត្តទៅដើមបណ្ដឹងចំនួន60លានរៀលសាលក្រមក៏បានសម្រេចឲ្យជន់ជាប់ចោតរួចផុតពីបទប៉ុនប៉ងឃាតកម្មសូមបញ្ជាក់ផងដែរថាសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះលងប៊ុនស្រី ភេទប្រុសអាយុ56ឆ្នាំអតីតយោធាផ្កាយ3កាលពីថ្ងៃទី7ខែកញ្ញា ឆ្នាំ2021ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ